បើកូនចង់មានសង្សារកូនអាចរើសម្នាក់បានក្នុងចំណោមពួកគេតែបើកូនចង់បានប្រពន្ធម៉ាក់ជាអ្នករើឲ្យកូន នាំមនុស្សស្រីដែលឯងយល់ថាស័ក្តិសមជាអនាគតភរិយារបស់កូននេះមកធ្វើការនៅទីនេះម៉ាក់ត្រូវការ make sure ថាតើគេពិតជាស័ក្តិសមទេប្រហែលជានាងគិតថានឹងអាចមកធ្វើជាកូនប្រសាររបស់ម្ចាស់ក្រុមហ៊ុនហើយមែនទេ នាងនឹងមានគេគ្រប់ខ្សត់ស្ញែងមានគេលើកដំកើងមែនទេព្រោះតែនាងនេះភ្លេចគិតថាខ្លួនឯងជាស្រីធ្វើការនៅក្នុងរោងចក្រអឺឈប់ឈប់សិនអូនគឺជាមនុស្សរបស់ស្រឡាញ់បងអាចទ្រាំមើលមនុស្សរបស់ស្រឡាញ់មិនត្រូវវេទនាអញ្ចឹងទេ